បុកបុកដឹងអត់ថៃកូនតើហេតុអីម៉ែខ្ញុំអត់ចង់នៅជាមួយពុកពុកមិនដឹងទេព្រោះថាខ្ញុំស្អប់ពុកកូនមិនបាកូនឯងមកស្អប់ពុកមកពីពុកតាមការពារខ្ញុំប៉ុន្តែតែអ្នកខ្លួនឯងនេះការពារខ្លួនមិនបានផងនឹង អូកូនពុកគាត់ថាខ្លួនឯងជាហេរ៉ូមែនបាត់ឲ្យគេវាយនឹងហើយពុកឈឺអត់អត់ទេអត់ឈឺអីតែតិចគុំឈឺផងកូនប៉ុណ្ណឹងមានអីប៉ុណ្ណឹងសោះហ្នឹងណាហើយហើយកូនឯងមិញហ្នឹងហូបមីឆានោះឆ្អែតនៅក៏អត់ឆ្ងាញ់ដែរឆ្ងាញ់ដែរអត់ឆ្ងាញ់ទេ ចាញ់បាយឆាតពងទាដែលបុកធ្វើឲ្យខ្ញុំឯងអូចង់ឲ្យកូនអពុកឯងណាកូនកូនឥឡូវធំឯនេះពុកដឹងថាកូនកូនញ៉ាំបាយមួយចានអត់ឆ្អែតទេឥឡូវអញ្ចឹងពេលកូនជន់ល្មួយពុកហើយពុកទៅធ្វើបាយឆាឲ្យកូនបានអត់បានតាកូនបាន ពុកពុកទៅទៅឆាឲ្យកូនបានតែតែកូនសន្យាពុកសិនណាកូនណា ចាប់ពីពេលនឹងទៅកូនអត់ត្រូវទៅណាចោះពុកទៀតទេណាកូនណា កូនដឹងហើយពុកធ្វើអ្វីអ្វីគ្រប់យ៉ាងទៅដើម្បីតែកូនណាកូនចាំមើលណាពុកនឹងធ្វើឲ្យក្មេងក្មេងស្រីស្រីនោះគឺចំណែននឹងកូនពុកប៉ុន្តែពុកអត់ឲ្យកូនទៅចំណែនគេទេណាកូនណាណាកូនណា សន្យាហើយធ្វើបានទេពុកបានបានតើកូនបានតាអញ្ចឹងពុកទៅធ្វើបាយឆាខ្ញុំមុននេះណាពុកនេះពុកពុកទៅធ្វើណាកូនណាទៅឆាបាយឲ្យកូនកូនណាកូនសុំតបពុក ចាប់ពីថ្ងៃនេះតទៅកូននឹងធ្វើជាកូនល្ងងរបស់ពុកដើម្បីឲ្យពុកសប្បាយចិត្តណាពុកភាពយន្តជីវិតរឿងពុកអាក្រក់